សុខភាពគឺជាលៀបដ៏ប្រសើរនឹងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គត្រាស់ដែរថាអារោគ្យបរមាលាភា ការមិន មានរោគគឺជាលៀបដ៏ប្រសើររៀនចេះបណ្ណាក៏ដោយ តែឈឺហើយប្រើលេងកោតហ្នឹងដូចអាត្មាសំដែងធោះអីអញ្ចឹងដល់មានសុខភាពដែរបានសំដែងផ្សេងហ្នឹងថ្ងៃណាអាត្មាឈឺអាត្មាខ្ជិលងើបមិនចង់រួចផងទៅសំដែងស្អី ហ្នឹងពាក្យមួយគេនិយាយថាបើនិយាយពីប្រកួតគ្នាឲ្យតែសុខភាព ល្អទោះប្រកួតអាយុវែងក៏មាន មានភាកច្រើនឈ្នះដែរហ្នឹងហើយតែសុខភាព មិនល្អទៅប្រកួតរឿងអាយុវែងចាញ់ហ្នឹងហើយនឹងមួយមួយទៀត ជាផ្នែក psychology ដ៏ដ៏សំខាន់មួយ នៅ ពេលណាដែលវាឈឺដែលយើងថែវាហើយ ដែលយើងរក្សាវាល្អហើយប៉ុន្តែវានៅតែឈឺក៏យើងព្រមទទួលការពិតថាធម្មតារាងកាយវាឈឺចឹងឯងយើងបានគិតទុកមុនហើយឥឡូវឈឺព្យាបាលវាទៅព្យាបាលជាក៏ជាមិនជាក៏តាមតាណាព្រោះយើងបានដឹងហើយអត់មានមកសួរថាវាយវាយវាយហេតុអីបានជាខ្ញុំឈឺអត់ទេគឺឈឺគ្រប់តែគ្នាហ្នឹងមានពេលខ្លះយើងឈឺយើងត្អូញចឹង ហ្នឹងឥឡូវដូចឈឺជើងអីចឹងស្រួលតូចចិត្តប៉ុន្តែទៅមើលអ្នកខ្លះអត់ជើងផងអត់ជើងសម្រាប់ឈឺផងណាហ្នឹងឈឺគាត់ទៅឈឺនៅដើរបានមែនទេហ្នឹងឈឺមកចាហៀងខ្លះអស់ជើងអលីងក៏មានហ្នឹងអត់មានពេលឈឺទៀតត្រូវហើយអឺអឺមាន មាន មនុស្សច្រើនណាដែលពេលក៏អត់ខ្វល់ ពីពីពាក្យហ្នឹងដូចលើកមកមិញថាអូនិយាយរឿងឈឺអញ្ចឹងខ្លាចវាឈឺមែនអត់ទេពពុទ្ធឲ្យគិតឲ្យណាស់ថាឈឺហ្នឹងវាអាចកើតឡើងពេលណាមួយអញ្ចឹងនៅពេលដែលវាមិនតន់ឈឺហ្នឹងអឺមានមាន ប្រយោជន៍3អាត្មានិយាយតែ2មិញអាទី1មិញក៏មានប្រយោជន៍ចឹងដែរថាអាត្មាអញគង់តែចាស់ណាអញ្ចឹងមុននឹងចាស់ការងារមានប្រយោជន៍ណាដែលគួរធ្វើគួរតែធ្វើឲ្យហើយ ត្រូវរៀនសូត្រត្រូវធ្វើការងារល្អល្អអីតន់កម្លាំងនៅ មានតន់នោះក្មេងតែចាំចាស់មិនកើតទេ ដូចចាស់ចាស់យើងគិតខុសអស់ថាចាស់បានរៀនធូរនោះខូចអស់ដល់ទៅពេលចាស់មកដល់រៀនមិនចាំទេគុណអើយហើយចឹងការក្មេងធ្វើអីក្មេងអាងលេះហ្នឹងអាងលេះថាចាំចាស់ហ្នឹងធៀបពិតរឿងនៅក្មេងហ្នឹងហើយអាគុយវានៅល្អនោះចាំមែនទេ ហើយតចាស់ចាស់ដឹងលេខលេខអស់ហើយតាំងម៉ូតូញ៉ាឈឺនឹងចឹងដែរថ្ងៃហ្នឹងអត់តន់ឈឺរឿងល្អបំផុតការងារណាដែលគួរធ្វើធ្វើទៅមិនដឹងថាស្អែកនោះសុខភាពល្អចឹងទៀតអត់ទេប៉ុន្តែយើងច្រើនប្តីផ្ដួលឲ្យអត់ស្រួលខ្លួនតិចខ្ជិលថាឥឡូវទៅឈឺបន្តិចចឹងប៉ុណ្ណឹងចុះបើថ្ងៃស្អែកវាឈឺច្រើនជាងហ្នឹងអត់អីធ្វើកើតបានអីធ្វើកើតមែនអត់ហ្នឹងហើយអញ្ចឹងគ្រាន់តែពិចារណាថាឈឺធម្មតាមួយនោះមានប្រយោជន៍ច្រើនណាស់ វាមិនមែនអឺគិតថាឈឺឈឺវាឈឺមិនមែនវាអត់ចឹងផង គិតរឿងឈឺអាចការពារសុខភាព បានវិញទេ ដែលយើងអត់ខ្វល់ពីរឿងឈឺហូបអត់គិតដេកអត់ទៀងព្រោះអត់ខ្វល់អាងតអត់អីអត់អីសឹងខ្ញុំអត់អីទេអត់អីវាមិនតន់ឈឺតាតែឈឺអីហ៎ នឹងมันឃើញអីដោយសារអាម៉ាស៊ីនរបស់វានឹង វាអត់បានបញ្ចូលប្រូក្រាមឈឺរបស់យើងក្នុងហ្នឹងអញ្ចឹងអឺមានពេលខ្លះអញ្ចឹងបានយូរបន្តិចទៅបានគេរោមេរោគអីមួយទៀតឃើញយូរបន្តិចទៅបានគេរោមេរោគអីមួយឃើញដោយសារអីអ្នកខ្លះគាត់ទៅគាត់ពិបាកក្នុងខ្លួនប៉ុន្តែបណ្ឌិតអត់ឃើញអីធាតពិតក្នុងខ្លួនគាត់អីក៏ប៉ុន្តែមិនបានម៉ាស៊ីននឹងវាមើលអត់ឃើញ ព្រោះម៉ាស៊ីនវាពិនិត្យឃើញ តែមេរោគណាដែលគេ បានបញ្ចូលទិន្នន័យទៅក្នុងម៉ាស៊ីនហ្នឹងទេ បើមេរោគនោះថ្មីឬក៏វាវា មានអាការៈផ្សេង ពីស្អីដែលបានបញ្ចូលទៅក្នុងអាម៉ាស៊ីនហ្នឹងប៉ុន្តែក៏មិនអត់ឃើញដែរយល់ទេហ្នឹងហើយមានឈឺនឹងមានប៉ុន្តែដូចតាក្នុងទូរស័ព្ទយើងចឹងដល់ថតអីចុះបានចាក់នោះចេញតែអាថតហ្នឹងអាណាមតនថតចាក់មិនចេញយល់ទេ ហ្នឹងហើយយូរយូរយូរគេថាអូមេរោគទំឃើញថ្មីតាមពិតមេរោគឈឺយូរហើយប៉ុន្តែវាមិនទាន់បានបញ្ចូលទិន្នន័យទៅក្នុងហ្នឹងហ្នឹងហើយអញ្ចឹងមេរោគដែលពេទ្យបណ្ឌិតអត់ឃើញមានតែមេរោគទំនើបទំនើបជាងអាម៉ាស៊ីនហ្នឹងហ្នឹងហើយបណ្ដាប់បណ្ឌិតទាំងអស់ទល់តែគេ analyze ជា formula អីមួយហើយគេបញ្ចូលទៅក្នុងអាម៉ាស៊ីនគេហ្នឹងអញ្ចឹងបើ ឃើញឃើញដូច virus ដំបូងដែលវាកើតឡើងគេពិបាកស្មានទេនឹងមិនដឹងថាវាប្រភពមកពីណាអីពីណារួរយូបាន បានគេគេបង្កើតអាប្រដាប់ធ្វើតេស្តនឹងឃើញពីមុនមានប្រដាប់ធ្វើតេស្តហ្នឹងណាអាអា rapid test អីហ្នឹងមុនកូវីដនឹងកើតឡើងអត់មានអាហ្នឹងទេហ្នឹងហើយដល់មាន virus ហ្នឹងយូរបន្តិចមកបានគេស្រាវជ្រាវរោគគេបញ្ចូលអាទិន្នន័យមេរោគហ្នឹងចូលទៅក្នុងអា ប្រដាប់ធ្វើតេស្តហ្នឹងបានវាចាប់បានយកអាប្រដាប់ធ្វើតេស្តពីមុនមកមកធ្វើតេស្តធ្វើអត់ឃើញទេព្រោះអីព្រោះវាអត់បានបញ្ចូលទិន្នន័យហ្នឹងទៅអញ្ចឹងធោះដែលពិចារណាពីចាស់ឈឺស្លាប់នេះនៅតែមានប្រសិទ្ធភាព មិនបានវានៅតែមានប្រសិទ្ធភាពព្រោះយើងរស់នៅក្នុងចាស់ឈឺស្លាប់នឹងឯងដូចគ្នានឹងគ្រូពេទ្យនៅតែត្រូវមានការងារធ្វើតទៅទៀតព្រោះមនុស្សមានជំងឺនឹងឯងយើងស្ដាប់មិនស្រួលថាធំនឹងស្អីទេនិយាយតែចាស់ឈឺស្លាប់អាណាមិនដឹង ដឹងមែនតែនដល់តែភាព ចាស់ភាពឈឺភាពស្លាប់នឹងមកដល់យើងអត់សោយសោកអានឹងបានឈ្មោះថាដឹងមែនតែនតែបើខណ្ឌតែឈឺកើតទុកព្រាត់ប្រាស់កើតទុកស្លាប់កើតទុកមានន័យថាយើងមិនដឹងទេ យើងមិនដឹងទេ យើងគិតពីរឿងហ្នឹងយើងគិតដោយមោហៈទេគិតដោយអវិជ្ជាទេ តែបើបញ្ញាកើតឡើង ពិចារណារឿងហ្នឹង គឺវាទៅជាធម្មតាទាំងរស់ក៏រស់ទៅ ដល់ពេលស្លាប់ក៏ស្លាប់ធម្មតាតែអាហ្នឹងបានឈ្មោះថាដឹងចាស់ឈឺស្លាប់ពិតប្រាគាត់ហ្នឹងហើយពាក្យនិយាយបានប៉ិនយល់បានមិនបាន អាហ្នឹងជារឿងផ្សេងហ្នឹងហើយប៉ិនសរុបមកដឹងថាធម៌ហ្នឹងគឺធម្មតាក្នុងជីវិតហ្នឹងនៅឬក៏ធម៌ហ្នឹងទល់មេឃដីឯណាណោះជាពេលខឹងមានធម៌អត់អត់ទេអីអត់ ពេលខឹងហ្នឹងក៏ធัวដែរអាហ្នឹងហៅថាអកុសលធัวឃើញអត់ហ្នឹងហើយគឺជាធัวដែលគួរកំណត់ដឹងថាអូចិត្តនេះក្រោតហើយតើចិត្តនេះទោសៈកើតឡើងហើយអញ្ចឹងរឿងដែលត្រូវ deal ជាមួយមានន័យថារឿងដែលត្រូវពាក់ព័ន្ធរឿងដែលត្រូវធ្វើការជាមួយវាមិនមែនអ្នកខាងក្រៅទេ គឺត្រូវធ្វើការមួយចិត្តហ្នឹងអាចិត្តខឹងហ្នឹងប៉ុនមនុស្សឆ្លោះគ្នា ភាកច្រើនពេលរੋជំនួយមិនមែនឲ្យជួយដោះស្រាយបញ្ហាចិត្តខ្លួនឯងទេឲ្យជួយបដៅវាផងកុំឲ្យវាប្រហើនពេកទៅទៅទៅឲ្យជួយមើលវាធ្វើម៉ងម៉ងប៉ុន្តែយើងគិតមើលចិត្តនៅ ក្នុងហឫទ័យរបស់យើងមកយើងពិបាកបដៅដល់ប៉ុណ្ណឹង ហើយចុះទម្រាំទៅហាមាត់គេនោះហាមិនឃើញយើងដោះស្រាយខុសរឿងឯងធัวទាំងឡាយសើមានគូប៉ិនយើងបានជាភ្លេចយើងបានជាភ្លេចតែធ្វើប៉ុនអីយើង ប្រាថ្នាចង់តែសុកឯងអត់ទេសុកគូមួយវាទុកប្តីពួនវាហ្នឹងហ្នឹងហ្នឹងឯងបានលៀបអត់លៀបលោកធัว8ហៅ worldly condition ណាមើលណាសុក មានលៀបអត់លៀបមានមានលៀបអត់លៀបមានន័យថាបានណាបានហេងបាត់ហ្នឹងណាបានហេងបាត់ហ្នឹងណានឹងបានបាត់ជូបបែកហ្នឹងហ្នឹងដូចឥឡូវបន្តិចនេះយើងបែកគ្នាមែនទេមែនទេអត់អាចនៅនឹងរហូតដល់ថ្ងៃស្អែកមែនទេអមេបានវាត្រូវ say goodbye ថាមកពី hello អាដបងជួបគ្នាហ្នឹងណាបើអត់ជួបអត់បែកទេឃើញមកគូមកវាទេ រហូតដល់យើងថាងសូមឲ្យជួបគ្នាគ្រប់គ្រប់ជាតិមានន័យថាបែកគ្នាគ្រប់គ្រប់ជាតិមិនចឹងប៉ុន្តែយើងប្រាថ្នាថាសូមឲ្យជួបគ្រប់គ្រប់ជាតិប៉ុន្តែភ្លេចថាអាបែកគ្នាក៏គ្រប់គ្រប់ជាតិដែរ